ឥឡូវយើងនិយាយរឿងគ្រូថ្មីបន្តិចបើសម្រាប់ menu លោករ៉ាស់រ៉េនិករ៉ាស់រ៉េនិកនេះគឺជាអតីតរបស់គ្រូ OB Leipzig បាទគាត់សញ្ជាតិអាល្លឺម៉ង់វ័យ60ប្លាយឆ្នាំឥឡូវគាត់ដឹកនាំឲ្យ menu បានដូចជា3ប្រកួតហើយហើយទម្រង់លេខរបស់គាត់អ្វីដែលពូចាប់អបរំបំផុតនោះគឺ4 2 3ដងមក4 2 3ដងនេះបាទថ្ងៃលេងជាមួយ Novi City នេះហើយបើប្រៀបធៀបការលេងទម្រង់លេខរបស់ Ross Renick និងនឹងទម្រង់លេខរបស់ Ole ខុសគ្នាឆ្ងាយណាស់ ខុសគ្នាឆ្ងាយមែនតើហ្មងខុសគ្នាឆ្ងាយឆ្ងាយដូចមេឃនឹងដីមិញឆ្ងាយអឺសែនឆ្ងាយហ្មងអា4231របស់អូឡេហើយនឹងអា4232ដងរបស់ Rahrenic 4231របស់អូឡេគឺជាទម្រង់ការពារសាច់បាល់ដែលអូឡេគាត់រៀបចំលេងភាគច្រើនគឺលេងតែស្លាប់ទេគាត់រំពឹងលើខ្សែការពារស្លាប់ដោយ Luso ដោយ Van Bissaka ដែលត្រូវព្យាយាមអុសបាល់ឡើងឲ្យក្រោះឲ្យ Ronaldo តែឬក៏ឲ្យនេះ Cavani ឬក៏ Marco Rashford ឬក៏ Anthony Martial បើតែ មានតែប៉ុណ្្នឹងទេបើនិយាយពីបំរើកដាលវិញដូចទិញទៅដូចទិញចោលវិញដូច Bruno Fernandes ដូចអបឿនដូចអីហេតុអីក៏បានមិនធាលឿនហេតុអីបានមិន focus ទៅលើការចែកបាល់ពីពីកដាលទៅដើម្បីដឹកយកបាល់ទៅឲ្យខ្សែប្រយុទ្ធលេងបាល់ខ្លីទៅហេតុអីអត់គឺអត់សោះហ្មង អូឡេគាត់មិនលេងហ្នឹងហើយណាមួយណាមួយទៀតអូឡេគឺជាមនុស្សមួយដែលថាមាននេះហ្មងមិនស្ដាប់គេហ្មងសូម្បីតែ Kevrick ធ្លាប់ផ្ដល់ប្រឹក្សាថាឲ្យគាត់ដូរប្រព័ន្ធលេងឲ្យគាត់ដូរយុទ្ធសាស្ត្រថ្មីក៏គាត់អត់ និយាយទៅគាត់លេងតែនឹង4 2 3 1ចង់ប៉ះមួយក្រុមណាក៏ដោយចង់ប៉ះមួយអាក្រុមខ្សោយអាក្រុមខ្លាំងអាក្រុមស្អីក៏ដោយគាត់លេងតែនឹង4 2 3 1ហើយយើងឃើញអត់សាច់បាល់ហើយមែនយូចំនួនអូឡេដឹកនាំនៅពេលដែលក្រុមគេគេគេគេចាប់ដើមវាបោកដោយប៉ះជាមួយនឹងប៉ះជាមួយនឹង Villarreal ចឹងអឺនឹងឲ្យប៉ះមួយ Villarreal នៅអេស្ប៉ាញចឹង Villarreal លេងលេងលេងលេងសពហ្មងហើយបានអាបាល់ប្រហែល20នាទី30នាទីចុងក្រោយនោះ បានស៊ីគេមិនមិនថាតែប៉ះមួយវីឡារីប៉ះមួយក្រុមណាក៏ចឹងដែរចំណុចអូឡេដឹកនាំគាត់ដូច focus ទៅលើការការពារគាត់គាត់លេបជាយមលេបាល់វិញគាត់តែប៉ុណ្ណឹងអត់មានចេះយុទ្ធសាស្ត្រថ្មីទេក្រៅតែពី4 2 3 1ហើយចុងក្រោយឃើញក្លឹបអស់សេចក្តីទុកចិត្តបដិញគាត់ចេញតែងតាំង Kerrick បានប្រហែលបាន3ប្រកួត Kerrick ដឹកនាំ3ប្រកួតឈ្នះ2ស្មើ1 Kerrick ស្មើដូចជាស្មើមួយ Chelsea កាពូចាំហ្នឹងហើយឥឡូវ Kerrick គាត់លាឈប់ហើយបាទគាត់ឈប់ទាំង គ្រូជំនួយគាត់ឈប់ទាំងគ្រូបដអសន្នឥឡូវគាត់ឈប់ហើយពួកគាត់ចាយពេល10ឆ្នាំបាទដែលជាជំនួយការគ្រូផ្សេងផ្សេងនៅ Old Trafford នៅ Man U ហ្នឹងឥឡូវគាត់ឈប់ហើយហើយបច្ចុប្បន្ន Man U តែងតាំងលោករ៉ាស់រ៉េនិកដែលដឹកនាំនេះគឺដឹកនាំឲ្យចប់រដូវកាលសិនចប់រដូវកាលនេះហើយបានចរចាគ្នាថ្មីទៀតថាត្រូវបន្តទៅមុខទៀតឬក៏រកគ្រូថ្មីដាក់មកអាហ្នឹងរឿង Man U Club Man U ជាមួយនឹង Ralph Rangnick ក៏ប៉ុន្តែ តម្រងលេងរបស់លោករ៉ារ៉េនិកវាផ្ទុយពីតម្រងលេងរបស់អូឡេអ្វីត្បិតតែលេងគាត់លេង4 2 3ដងក៏ពិតមែនតែសាច់បាល់យើងឃើញការប៉ះមួយ Novisity ប៉ះមួយអាចារ្យបោចណាគឺគុណភាពឬក៏សាច់បាល់ហ្នឹងគឺមានបាល់លេងច្រើនជាពិសេសគឺគាត់ព្យាយាមឲ្យកូនក្រុមហ្នឹងគឺលេងបាល់ខ្លីឲ្យបានច្រើនការការពារនៅខាងក្រោមគាត់ព្យាយាមធ្វើម៉េចគឺការការពារនឹងគឺមិនឲ្យបាញ់បាល់ចោលទេគឺព្យាយាមគ្រប់គ្រងបាល់ព្យាយាមលេងបាល់ឲ្យបានច្រើនតាមដែលធ្វើទៅបានអញ្ចឹងបានន័យថាធ្វើឲ្យសាច់បាល់ទាំងមូលដែល ដែលដែលដែលដែលដែលដែលដែលដែលដែល menu ដែលលោករ៉ាស់រ៉េនេះគាត់ដាក់ឲ្យលេងអា4 2 3ដងហ្នឹងគឺវាមានភាពបតិកលាគ្នាបាទ menu អាចផ្សំលេងអាបាល់ខ្លីហ្នឹងបាទ1 2 2 1បាទ1 2ឬក៏បាញ់ទៅបាញ់មកអាហ្នឹងគឺវាជាតាក់តិចដែលលោករ៉ាស់រ៉េនេះចង់បានគាត់អត់លេងដូចដូចអង្ការដែលគាត់អត់ដឹកនាំដូចដូចដូចអង្ការអូឡេទេបើអូឡេគឺចប់ហ្មងបាននិយាយទេអា4 2 3 1របស់គាត់ហ្នឹងអញ្ចឹងបានថា ប្រព័ន្ធលេងដែលលោករ៉ាស់រ៉េននឹងសាក់លបងមើលអា4 2 3ដងនោះគឺពូទទួលស្គាល់ពូទៅពូពូពូថាល្អបាល់ហ្នឹងសំខាន់យើងមានបាល់លេងច្រើនទី1ទី2ក៏យុទ្ធសាស្ត្រថ្មីហ្នឹងគឺអាចថាកីឡាករគឺកំពុងតែសម្របខ្លួនហើយដើម្បីព្យាយាមលេងបាល់ឲ្យបានច្រើនដើម្បីគ្រប់គ្រងបាល់ឲ្យបានច្រើនព្រោះតែកាលណាយើងមានបាល់គ្រប់គ្រងបានច្រើនគឺបដិបកក៏អាចធ្លាក់កម្លាំងដែរក្នុងការដេញអញ្ចឹងលោករ៉ាស់រ៉េនគាត់ចង់បានដំណឹងឥឡូវកំពុងអតេសគាត់តង់គាត់កំពុងអតេសប៉ុន្តែយុទ្ធសាស្ត្ររបស់រ៉ាស់រ៉េននេះគឺ គាត់ចូលចិត្តតែកីឡាករក្មេងៗទេដោយគាត់មកអញ្ចឹងគាត់មកក៏ដឹកនាំបានតែ3ប្រគូទេគាត់ដាក់ Alex Telles គាត់ដាក់ Diego Dalot ស្របពេលដែល Luzo ស្របពេលដែល Van Bissaka គាត់របួសតែមែនតែនទៅអនាគតទៅគឺពូនឹងហើយពូនឹងហើយដែលត្រូវជំនួស Alex Telles Diego Dalot ហើយបំរើដែលដែលគាត់សឹងថាมันអាចអត់បានដល់ឡូតូអញ្ចឹងអាឡូតូទៅបិទវាកាយសម្បទាវាទូចបើនិយាយពីអាឡូតូវា1.69តែគាត់វាបានដេញអាឡូតូបានដេញតែមែនតែនទៅអាឡូតូហ្នឹង អឺគាត់គាត់និយាយទៅពូពូពេញចិត្តត្រង់ថាអីត្បិតតែគ្នាវាវាវាវាស្ទើរកាយសម្បទាមែនវាអត់មានដៀងដូចម៉ាទិកដូច Scott McTominay ក៏ពិតមែនប៉ុន្តែការដេញបាល់ឡូតូគឺស៊ូអាឡូតូវាស៊ូត្រង់ថាវាដេញទោះបីជាស្ថានភាពយ៉ាងម៉េចក៏ឡូតូដេញដែរអូអាឡូតូគឺល្អអាដេញរបស់ពូស្រឡាញ់ត្រែងអាត្រង់ដេញអាឡូតូហើយមានពេលខ្លះក៏ឡូតូបង្កើតឱកាសឲ្យដែរអញ្ចឹងបានន័យថាបំរើនៅកណ្ដាលយូរយូរទៅសឹងតែគេឡូតូសកម្មជាងគេជាមួយនឹង Bruno Fernandes ទៅវិញបាទបឿនបាននិយាយទេ អាប៊ឺនេះជាកីឡាករមួយដែលលេងតាមអារម្មណ៍មកហើយលោករ៉ារ៉េនីគាត់ចូលមកដល់ក្នុងគាត់និយាយឲ្យថាគាត់អត់បខំកីឡាករណាដែលចង់លេងឬក៏ចង់ចាក់ចេញទេអ្នកណាដែលចង់នៅគឺនៅទៅអ្នកណាដែលមិនចង់នៅចាក់ចេញចុះគាត់អត់ចាំបាច់អីទៅបញ្ចុះបញ្ចូលដល់ប៊ឺនៃអូកឡុកកាឆាជាមួយអឺមែនយូម្ដងនៅម្ដងទៅម្ដងចេញម្ដងអត់អាហ្នឹងវាធ្វើឲ្យឲ្យគាត់គាត់គាត់ពេញចិត្តគាត់អត់ចូលចិត្តចំពោះកីឡាករអញ្ចឹងទេអាហ្នឹងលោកលោកលោកលោករ៉ាស់រ៉េនិកតារ៉េនិកគាត់និយាយអញ្ចឹង អញ្ចឹងអាបឺននេះគាត់ត្រូវនិយាយគ្នាដែរចប់រដូវកាលនេះចេញឬនៅអានឹងយកស្រីលីសម័យខ្លួនទេគាត់ទុកតែកីឡាករណាដែលពេញចិត្តបើថានៅបានបើថានិយាយគ្នាបានអូខេលេងបើថាអត់ទេដូចរឹកដល់បឺនហ្នឹងឯងទៅចុះហើយយើងឃើញប្រហែលប្រកួតនេះអត់មានអាបឺនទេដោយសារវារបួសមានតាឡូតូមានតា Bruno Fernandes មាន Scott McTominay អញ្ចឹងក៏ជួយគ្នាទៅហើយ Man U សូយទៀតបើសូយដោយសារដោយសារកីឡាកររបួសប្រហែលអ្នកហើយហើយដល់ពេលឥឡូវក៏ ត្រូវជួបវិបត្តិឥឡូវនេះជំរំវឹកហាត់នៅ Carrington ត្រូវបានបិទទីដោយសារឆ្លង COVID ហើយយុវជនអុយ23របស់ Man U ឮតែឆ្លងប្រមាណអ្នកទៀតឥឡូវមិនទាន់ដឹងថាយប់ស្អែកនេះ Man U ប៉ះជាមួយនឹង Brentford ផ្ការប្រកួតអាចនឹងប្រព្រឹត្តទៅលេងដូចធម្មតាឬក៏ត្រូវពជាពេលទេអានឹងពូបញ្ជាក់ត្រង់ឲ្យបានច្បាស់តោះនេះលោកតានិយាយជំរំដែលជំរំជំរំវឹកហាត់ដែល Man U វឹកហាត់បច្ចុប្បន្ននេះគេហៅថា Carrington នេះឥឡូវនេះគឺឆ្លង COVID ពេញហ្នឹងហើយអុយ23របស់ Man U ឆ្លងតែអត់ដឹងថាឈុតធំរបស់យើងនេះឆ្លងដែរឬក៏អត់ទេ អញ្ចឹងរងចាំមើលការតេះរងចាំមើលការចេញពួតពីផ្លូវការសិនព្រោះស្អែកនេះយប់ថ្ងៃអង្គារ Man U ធ្វើលេងនៅក្នុងក្របខ័ណ្ឌបាល់ទាត់ English Premier League ម្ដងទៀត Man U ប៉ះជាមួយនឹង Frankfurt អញ្ចឹងព័ត៌មានយ៉ាងណាមិញចាំពូឡាយបញ្ជាក់នៅ ពេលថ្ងៃឲ្យច្បាស់ថា ការប្រកួតរំសាយ ឬក៏ត្រូវ បន្តលេងដោយសពដង។